បែកធ្លាយបេក្ខជនណានវិសាមាន ទំនាក់ទំនងមិនធម្មតា ជាមួយបបោកញ្ញាចក្រវាលឆ្នាំ2021ងិនម៉ារឌីកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី5កន្លងទៅនេះចម្រាញ់បានបេក្ខជនបេក្ខនារីមាន សមត្ថភាពចំនួន23រូបខណៈសប្តាហ៍ទី1បានបេក្ខជនចំនួន18រូប សប្តាហ៍ទី2បានចំនួន21រូបសប្តាហ៍ទី3បានចំនួន23រូបសប្តាហ៍ទី4បានចំនួន23រូបសរុបទាំង5សប្តាហ៍បាន106រូបឯណោះក្នុងចំណោមបេក្ខជនបេក្ខនារីទាំងអស់នោះសុទ្ធតែពោពេញដោយសមត្ថភាព និងទេពកោសល្យមិនធម្មតា ក្នុងនោះពួកគេថែមទាំងតេចិត្តគណៈកម្មការឲ្យលងនិងសម្រោះរហូតដល់បេក្ខជន ខ្លះធ្វើឲ្យគណៈកម្មការស្រក់ទឹកភ្នែកក៏មានដែរ ព្រោះតែក្តីរំភើបរំជួលចិត្តនោះជាក់ស្ដែងក្នុងសប្តាហ៍ទី5នេះអ្នកលក់ឡានម្នាក់បានធ្វើឲ្យតារាចម្រៀងសុកសីឡាលីនស្រក់ទឹកភ្នែកពិតពិនព្រោះតែបេក្ខជនបាញ់ចំបេះដូងនាងពេករហូតនិយាយបណ្ដាជូតទឹកភ្នែកបណ្ដាទៀតថាខ្លួនរាល់ថ្ងៃដូចជាមនុស្សប្រុសផងស្រីផង ហើយការរំភើបនេះដោយសារតែបេក្ខជនបាញ់ព្រួញមកចំពេកគឺចំចំណុចដែលខ្លួនកំពុងខ្វះខាត និយាយដល់ចំណុចនេះសុកសីឡាលីនរៀបរាប់ទាំងអ៊ុលដាំកថាពេលខ្លះឃើញសេចក្តីសុខរបស់បងកញ្ញាធ្វើឲ្យខ្លួនរំភើបថាខ្លួនប្រហែលជារឹងមាំពេកក៏មិនដឹង បានជាកម្រជួបបរោះណាដែលចង់ជួយមើលថែត្រឡប់មកនិយាយមុនពេលបេក្ខជនម្នាក់នេះឡើងប្រឡងកម្មវិធីខាងលើវិញស្រាប់តែអ្នកគ្រប់គ្រងមួយចំនួន បានប្រទះឃើញរូបគេដើរម៉ូដក្នុងកម្មវិធី Fashion Show Queen Victoria Spring Summer Collection ពីទៅគេដឹងថាបេក្ខជនម្នាក់នេះមិនត្រឹមតែចេះច្រៀងមួយមុខនោះទេគឺថែមទាំងចេះដើរម៉ូដទៀតផង បន្ថែមលើនេះណានសាវីក៏បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀតខណៈក្រុមអ្នកគាំទ្ររបស់លោកបានទម្លាយនៅរឿងមួយរវាងលោក និងបវរកញ្ញាចក្រវាលឆ្នាំ2021កញ្ញាងិនម៉ារឌីថាអ្នកទាំងពីរធ្លាប់មានទំនាក់ទំនងយ៉ាងពិសេសជាមួយគ្នានោះ។ ជាក់ស្ដែងអ្នកគ្រប់គ្រងបេក្ខជនណានវិសាល ប្រើប្រាស់ទំព័រ Facebook ឈ្មោះ Vilau Visanan បានទម្លាយថា ទាំងអស់គ្នាមានដឹងទេថា នៅពីក្រោយភាពជោគជ័យរបស់កញ្ញាងិនម៉ារ៉ាឌីនៃការឈ្នះមកុដ Miss Universe Cambodia 2021ក៏មានការជួយជ្រោមជ្រែងពីបងប្រុសណានវិសាបេក្ខភាព Cambodian Idol រដូវកាលទី4ផងដែរដោយគាត់តែងតែនៅក្បែរបងម៉ារ៉ាឌីជានិច្ច និងជួយរៀបចំខ្លួនក្នុងអំឡុងពេលប្រកួត Miss Universe Cambodia 2021ក៏ដូចជាថតរូបនិងសកម្មភាពផ្សេងៗជូនបងម៉ារ៉ាឌីផងដែរចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ